ចឹងបានថ្ងៃសុកមានគេសួរអាត្មាថាខែងពពុទ្ធនៅឥណ្ឌាអីមិនបានឥឡូវឥណ្ឌារត់តែ1%មិនឃើញចឹងអ្នកពុទ្ធសាសនានោះអាត្មាថាបាច់ចង់ទៅមើលអា2500ឆ្នាំមុនទេមើលតែរាល់ថ្ងៃនោះដឹងហើយសច្ចៈធោចូលចុះហេបើទៅងូតទឹកលាងបាបម៉េះម៉េះកូវីដអត់ទាំងខ្លាចផងហ៎ឆ្លងលំប្រមាណហ្នឹងហើយ ចាប់មិនឈ្នះទេអាជំនឿជឿរបស់ខាងក្រៅនោះអញ្ចឹងបានអាត្មាចេតបយលពុទ្ធបរិស័ទចឹងថាមានពេលខ្លះបើយើងនិយាយពីឥណ្ឌាយើងឃើញតែល្ងងមែនទេមែនទេមើលទៅល្ងងឯងនិយាយតិចតិចអាអាដេញកូវីដបងមកគេហាមឲ្យជុំគ្នាឲ្យទៅងូតទឹកលាងបាបអីចឹងណាព្រឹងល្ងងឯងនិយាយគ្នាយើង ណែមើលទៅល្ងងហ៎ងងហ៎ទងូតទឹកលៀងបាប់បើញាតិញោមឃើញកាលពីមុនណាអាសពមិនដែរពេញហ្នឹងណាខណៈវាតិចទៅខ្ពុលមាត់នៅនឹងលៀងបាប់គេជឿថាអានឹងទឹកចេញពីប្រមេពងគង្គគាមកហ្នឹងហើយងងហ៎ងងហ៎ងងហ៎ហើយកាលឆ្នាំ2005 2000អឺ2015នៅនេប៉ាល់គេចង់បួងសួងឲ្យប្រទេស គេនឹងរីចម្រើនឲ្យមានសេចក្តីសុខពីអាទិទេពពួកហិណ្ឌូនឹងគេសុំច្បាប់សម្រាប់គោ250,000គោក្នុងវាលនឹងគឺគេកាប់កផាច់ផាច់ផាច់ផាច់ឲ្យឈាមនឹងអឺពេញតានឹងចឹងទៅមើលទៅក្រហមដូចសមុទ្រចឹងតែអត់មានណាស៊ីទេគេកាប់ចោលហ្នឹងគេបូជា បូជាអាទិទេពដើម្បីសុំពរប្រទានពរពីអាទិទេពនឹងអាទិទេពនឹងក៏ក្រិចស៊ីឈៀមនឹងងងហ៎ល្ងងហ៎នឹង ហ្នឹងហ្នឹងតិចទៀតដល់ហ្នឹងងងឯងសម្រាប់គោឡើងហ្នឹង250,000គោបើសម័យពពុទ្ធល្ងងដែរដូចមិនដល់ហ្នឹងឯងគណៈគោ100អីសេះ100អី100 100អញ្ចឹងណាហ្នឹងនេះ250,000ងងឯងងងឯងងងឯង ងងងងថ្ងៃមុនដាច់ខែនេះ នៅអ៊ីស្រាអែលបើអ្នកនយោបាយឬក៏អ្នកស្អីស្អីគេច្រើនសរសើរអ៊ីស្រាអែលថាអ៊ីស្រាអែលខ្លាំងមកថាអ៊ីស្រាអែលខ្លាំងតែរឿងសត្រូវខាងក្រៅទេអាសត្រូវខាងក្នុងអត់ខ្លាំងទេថ្ងៃមុនជុំគ្នាដែលជាធម្មតាគេឲ្យជុំតែ10000ទេកន្លែងហ្នឹងប៉ិនជុំដល់100,000ជន់គ្នាងាប់ដើម្បីបួងសួង សុំសេចក្តីសុខពីអាទិទេពដែរអ៊ីស្រាអែលងងហ៎ងងហ៎ងងអាទិទេពបើខ្វល់អីមួយឯងឲ្យចន់គ្នាងាប់ងាប់តែគ្នាឯងនឹងអត់ទាំងឃើញអាទិទេពណាមកផងភ្លើភ្លើអ៊ីស្រាអែលភ្លើឥឡូវហ្នឹងភ្លើភ្លើ ប្រមាណខែមុននោះនៅផ្នែកដូចខាងត្បូងឥណ្ឌានោះគេមានពិធីសុំសេរីសួស្តីគេមានអាដងទុំទុំទំរៀបជួរគ្នា មានអាគ្រូគេបោកលើក្បត់ភុជភុជហើយមានពេទ្យចាំដេដើម្បីសេរីសួស្តីដងដងទុំ ក្បាលមួយមួយដាក់បុកផាំងខ្ចាយផាំងខ្ចាយអញ្ចឹងទៅហើយមានឡានពេទ្យចាំចាំដឹកជួពេទ្យ ងងហ៎ងងអហ្នឹងហើយហ្នឹងហើយហ្នឹងងងអហ្នឹងហើយមកស្អីទៀតថ្មតិចទៀតដល់រឿងយើងឡើយហ្នឹងហើយឥឡូវរឿងរឿងថ្មមិននិយាយទេទុកឲ្យញាតិញោមជួយនិយាយខ្លួនឯងចុះថាតើយើងមានរឿងល្ងងដែរអត់ មានដែរអត់បានថ្មចង់និយាយពីគេល្ងងហ្នឹង ចង់ឲ្យ reflect ខ្លួនយើងខ្លះអញ្ចឹងណាណាព្រោះនៅតាម Facebook ក៏ដោយអីក៏ដោយថ្មឃើញឲ្យតែពីណាធ្វើអីរៀងភ្លើភ្លើមានតែពាក្យជេរយកអានេះល្ងងគោងាប់យកអានេះតែខ្វះពាក្យបញ្យលមែនទេការបញ្យលដោយមេត្តាធម៌ការដាស់តឿនគ្នាមិនសូវទេបើឃើញតែខុសជេរយកបដ ாய் ហ្នឹងហ្នឹងហើយហើយព្រះបរមគ្រូព្រះអង្គប្រាប់យើងចេះបុគ្គលពីលឬក៏បុគ្គលល្ងងហ្នឹង បើ ដឹងថាខ្លួនឯងល្ងងហ្នឹងคล้ายជាបណ្ឌិត បាន ខ្លះហើយព្រោះហេតុតែដឹងថាល្ងងនឹងឯងបើមិនដឹងថាខ្លួនឯងល្ងងទេណាបើមិនដឹងថាខ្លួនឯងល្ងងទេមិនរស់ពលឺកើតទោះដឹងល្ងឹតបានយើងរស់ពលឺបើដឹងថាគ្រប់ក្រន់ហើយ អត់រត់ទេមែនទេអញ្ចឹងយើងល្ងងអីខ្លះជួយរកគ្នាណាជួយរកតែអាត្មាមិនថាទេថាច្រើនហើយថ្ងៃនេះ deal តអ្នកខាងក្រៅបានណាគុំថាគ្នាយើងទុករកខ្លួនឯងចុះល្ងងអីខ្លះហ្នឹងហើយហើយដល់ព្រះបរមគ្រូពង្រៀនទីពឹងពិតប្រកបវាទល់តែនៅខាងក្នុង មែនទេទីពឹងពិតប្រកបទល់តែខាងក្នុង ស្អីក៏ដោយម៉ែមុនបញ្ចប់ម៉ែខណៈពាក្យគូចងចាំឲ្យញាតិញោមចងចាំថាស្អីក៏ដោយតែពឹងរបស់ខាងក្រៅមានន័យថាអន់ខាងក្នុងមែនឬមែនតែពឹងរបស់ខាងក្រៅអន់ខាងក្នុងហើយឧទាហរណ៍ដូចពីមុនណាចាស់ចាស់គាត់លក់ត្រីលក់អីគាត់គិតតាំងក្បាលគាត់ណាគាត់គិតតាំងមាត់រាប់ដៃរាប់ជើងណាលឿនណាគាត់គិតលឿនណាឥឡូវស្អីក៏ចុចកាសចូលដែរ ហើយដល់ទៅពេលចុចអានឹងញឹកញឹកញឹកញឹកញឹកញឹកដកតានឹងចេញអានេះប្រើលេងកើតឃើញទេអូអសឥឡូវចឹងដែរស្អីអាងតែកុំព្យូទ័រប៉ប៉ប៉ប៉ដកឲ្យមើលសរសេរដៃកវិចកវៀនកវិចកវៀនដឹងឯណាដែរឃើញអន់ណាអានឹងរបស់យើងពឹងបានពឹងចោះមិនអីទេពឹងបានអានឹងពឹងចោះអដូចខ្មែរអញ្ចឹងទៅណាមកណាអាងតែគេបើកជូនណោះឡាណោះ ឥឡូវប្រឡែងខ្លួនឯងនៅលើផ្លូវឲ្យបើកមើលមិនលយទេអាពឹងគេហ្នឹងខ្លួនឯងអន់ហើយប៉ិនពឹងបានពឹងទៅមិនអីទេអានឹងពឹងបានដែរតើពឹងបានពឹងបានអូខ្ញុំពឹងសរសេរសបុតអង់គ្លេសមួយមកអាមិនបានពឹងគេថាមកពីខ្លួនឯងសេអត់កើតអានឹងពឹងបានពឹងចោះប៉ិនបើពឹងពាក់អាទិទេពឹងពាក់ខ្មោចនេះមិនដែលឃើញបានសោះ ប៉ិនពឹងរហូតមួយឆ្នាំមួយឆ្នាំហាមឈ្នះមែនទេអាពឹងបានផងយើងនៅខ្សោយ ចុះមកអាពឹងអត់បានអាហ្នឹងល្មិចទៅថាមើលថាមើលអាហ្នឹងមិនងងដែលប្រពុតបរិញ្ញាឲ្យមានខ្លួនឯងជាទីពឹងមែនទេហើយបុគ្គលបែបម៉េចដែលថាមានខ្លួនឯងជាទីពឹង បុគ្គលបែបម៉េចតែដែលប្រពុតថា មានអត្តាហអត្តណោនេថោនោះណាបុគ្គលបែបម៉េចគឺបុគ្គលមានបញ្ញាជាបុគ្គលបែបម៉េចដែលមិនមានខ្លួនឯងជាទីពឹងគឺល្ងងពុទ្ធថាណាមិនមែនស្មាថាទេណាហ្នឹងហើយព្រះអង្គពាក្យព្រះអង្គថាពេញចេះ បុគ្គលមានបញ្ញា មាន ខ្លួនឯងជាទីពឹង បុគ្គលល្ងងមានខ្លួនឯងជាសត្រូវចាឃើញណានឹងពាក្យប្រពុតហ្នឹងមិនពាក្យអាត្មាទេបុគ្គលមានបញ្ញាមានខ្លួនឯងជាទីពឹង តែបុគ្គលមានភាពល្ងងគឺមានខ្លួនឯងជាសត្រូវដោយសម្រាប់ខ្លួនអីទាំងអស់ហ្នឹងបើមិនល្ងងអត់សម្រាប់ទេព្រោះមនុស្សរស់ច្រកអត់ឃើញ អាគណៈរួចច្រករុះទៀតអត់ឃើញឆ្លាតឬក៏ល្ងងងងឃើញអត់ងងហ្នឹងហើយនិយាយតម្នាក់ឯងបានហើយណាហ្នឹងហើយមិនបន្តអីទៀតទេអឺចំក្រោយសូមឲ្យញាតិញោមមានឈ្មោះថាមនុស្សមនុស្សគឺថាខ្ពស់ជាងខ្មោចខ្ពស់ជាង ព្រាយបិសាចខ្ពស់ជាងអ្នកតា ខ្ពស់ជាងគ្រាយកតុមខៀវប៉ិនយើងរាប់អានចោអ្នកទាំងអស់នោះយើងផ្សាយមេត្តាអីចឹងណាហ្នឹងហើយយើងយើងខ្ពស់ទៅមើលងាយគេមែនទេរស់នៅដោយភាពជាមនុស្សមានគោលដៅមានការសម្រេចចិត្តអត់ភ័យអត់ខ្លាចដឹងខុសដឹងត្រូវធ្វើដោយមិនមានភាពស្ទាក់ស្ទើរនឹងចឹងប៉ុណ្្នឹងឯងប្រសូមអនុមោទនា